ម៉ាម៉ាក់ត្រូវដឹងក្បួនទាំងនេះការពារមិនឲ្យលាកស្បែកតាមកលៈកកូនម៉ាម៉ាក់មួយចំនួនដែលមានកូនតូចអាចមានបញ្ហានឹងការលាកស្បែករបស់កូនកូន នៅតំបន់កលៈកជាពិសេសកូនតូចតូចណា ដែលមានមៀតកម៉ាប់កម៉ាប់គួរឲ្យខ្លាញ់នោះឆាប់កកិនហើយរលាកចុះប៉ាម៉ាក់គួរធ្វើបែបណាបើកូន មានបញ្ហារលាកស្បែកត្រង់កលៈកនេះស្បែកក្មេងៗដែលរលាកតាមកលៈកនេះគឺបណ្ដាមកពីរ ពេលបើកដោះម្ដាយឬទឹកដោះគោមានហៀទៅលើកន្លែកកសម្អាតមិនបានស្អាតល្អបែកញើសសើមងូតទឹករួចជូតមិនស្អាតទើបធ្វើឲ្យកកិតផ្អាប់ជាប់កយូរយូរក៏ជារលាកស្បែកកូនទៅនេះបើតាមការឲ្យដឹងពីលោកវិជ្ជបណ្ឌិតហាងរតនាឯកទេសជំងឺទូទៅ លោកវិជ្ជបណ្ឌិត បានឲ្យដឹងទៀតថាដើម្បីមិនឲ្យមានបញ្ហារលាកស្បែកកូន នេះកើតឡើងបានប៉ាម៉ាក់គួរអនុវត្តតាមវិធីដូចជា ត្រូវសម្អាតទឹកដោះគោឬទឹកដោះដែលកំពុបសើមក ដោយទឹកស្អាតជៀសវាងប្រើកន្សែងសើមព្រោះវាសម្អាតមិនស្អាតល្អនឹងនាំឲ្យកកិតបើកូនបែកញើសច្រើនត្រូវងូតទឹកពេលថ្ងៃឲ្យកូនម្ដងទៀតនឹងផ្ដល់បរិយាកាសត្រជាក់ឲ្យកូនកុំឲ្យកូនបែកញើសខ្លាំងពេកពេលងូតទឹកហើយត្រូវជូតឲ្យស្ងួតដើម្បីជូតសម្អាតកូនឲ្យបានល្អគឺត្រូវប្រើកន្សែងដែលជក់ទឹកល្អ និងជួតរបៀបផ្ដិតផ្ដិតបានថែតស្បែកកូន បានល្អទន់ល្មើយពេលជូតគួរដាក់កង្ហាលឲ្យបានឆាប់ស្ងួតប្រើជែលឬគ្រីមលាបតាមកន្លែកកន្លែកដើម្បីកាត់បន្ថយភាពកកិតដែលងាយនាំឲ្យរលាក បន្ថែមលើពីនេះលោកវិជ្ជបណ្ឌិត បានណែនាំបន្តទៀតថាក្នុងករណីដែលមានបញ្ហាស្បែកកូនកាន់តែរាលដាល